Hello សួស្តីអ្នកគ្នាសួស្វាគមន៍មកកាន់ Channel Studio Play នៅថ្ងៃនេះផងដែរគឺខ្ញុំមកប្រាប់អ្នកទាំងអស់គ្នា ខ្លះខ្លះដែលតាក់ទងទៅនឹងចង្វាក់សម្រាប់យកទៅដាក់លេងនៅក្នុងអ2022ចង្វាក់នៅក្នុង Telegram នេះគឺសុទ្ធសឹងតែជាចង្វាក់ខ្មែរទាំងអស់ដែលពុកម៉ែបងប្អូនអាច download យកទៅដាក់លេងនៅក្នុងអ2022តាមទូរស័ព្ទដៃបានផ្ទាល់តែម្ដងហើយនេះខ្ញុំអូសមើលនៅក្នុងអឺ ក្រុម Telegram នេះគឺសុទ្ធសឹងតែជាចង្វាក់ខ្មែរទាំងអស់អញ្ចឹងបើសិនជា ពុកម៉ែបងប្អូនចង់ download ក៏ដូចជាទាញយកចង្វាក់អឺទាំងអស់នេះបានអញ្ចឹងបងប្អូនអាចចូលនៅខាងក្រោម link ដែលខ្ញុំដាក់នៅខាងក្រោមវីដេអូហ្នឹងបងប្អូនចុចជួញលើ link ហ្នឹងមកហើយចូលមកដល់នៅក្នុង Telegram នេះផ្ទាល់តែម្ដងហើយតាក់ទងទៅនឹងការ download ចង្វាក់សិនជាពុកម៉ែបងប្អូនចង់បានចង្វាក់នេះពុកម៉ែបងប្អូនគ្រាន់តែចុចលើរូបមនុស្សនេះហើយ ពុកម៉ែបងប្អូនជ្រើសរកពាក្យថា file យើងអាចរាប់បានទី1ទី2ទី3យើងយកចុចអាទី3មកបាទនៅខាងពាក្យទី3នេះគឺមានពាក្យថា file បាទ file ហ្នឹងគឺមានចង្វាក់នៅក្នុងកន្លែងហ្នឹងផ្ទាល់តែម្ដងបើសិនជាពុកម៉ែបងប្អូនចង់បានចង្វាក់នេះអានេះចង្វាក់រងវងយើងគ្រាន់តែចុចលើចង្វាក់រងវងនឹងមក ហើយវានឹង download ឲ្យយើងពេញផ្ទាល់តែម្ដងបាទអញ្ចឹងយើងរងចាំឲ្យវាដល់ដើរពេញសិនអ្នកទាំងអស់គ្នាបាទ ចឹងវាងាយងាយមែនតើហ្នឹងហើយអ្នកនរគ្នាអាចយកទៅដាក់លេងនៅក្នុងអកក្នុងទូរស័ព្ទដៃបានផ្ទាល់តែម្ដងហើយអកគឺយើងមានអក VIP ទៀតនៅក្នុង Telegram ហ្នឹងបើសិនជាករណីដែលគេផ្ញើចង្វាក់មកនៅក្នុងក្រុម Telegram ផ្ទាល់អញ្ចេះអញ្ចឹងអ្នកគ្នាគ្រាន់តែចុចអឺចុចនេះចុចលើសញ្ញាព្រួញចុះក្រោមហ្នឹងហើយចុចនៅ ខាងនេះបាទចុចនៅអាត្រេ3នេះមក ហើយឲ្យវាដើរពេញសិនហ្នឹងហើយអ្នកទាំងអស់គ្នាដើម្បីយើងអាចទាញយកចង្វាក់ហ្នឹងបាននេះយើងចុចអា tray 3ហ្នឹងមកពេលដែលវាដើរពេញ ហើយយើងចុច tray 3ចុច tray 3ហើយឃើញសញ្ញាព្រួញចុះក្រោមនេះគឺ save to download អញ្ចឹងយើងចុចពាក្យថា save to download មកបាទយ៉ាពេលដែលវាដើរពេញ គឺចង្វាក់ហ្នឹងចូលទៅក្នុងអកយើងផ្ទាល់តែម្ដងអញ្ចឹងអ្នកគ្នាអាច download លេងបានទាំងអស់គ្នាបាទ បើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ហើយអ្នកទាំងគ្នាអាចសួរគ្នាយើងនៅក្នុងក្រុម Telegram ផ្ទាល់តែម្ដងបាទអូខេចឹងអរគុណច្រើននឹងឯអ្នកគ្នាសម្រាប់ការចូលមកទស្សនានៅលើវីដេអូនេះផងដែរបាទ